ឲ្យពេលវេលាប្រែคล้ายទៅជាមិនចាប់ផ្ដើមស្និនទូអង្គុយចិត្តជជែកគ្នារាល់ពេលសម្រាប់សិក្សាមិនថាសប្បាយឬក៏ពេលកាត់ទុំអ្នកមិនដែលទុំខ្ញុំឲ្យនៅឯកាតែងក្បែរខ្ញុំពេលខ្ញុំត្រូវការផ្លាស់ស្លាមញញឹមនិងផ្ដល់កម្លាំងចិត្ត យើងឆ្លោះគ្នាតាំងចិត្តមកនិយាយរកគ្នារៀងរៀងខ្លួនបានថ្ងៃចិត្តនៅមិនសោកហើយក៏ត្រឡប់រកគ្នាវិញពេលខ្លះខ្ញុំមានអារម្មណ៍សន្អាយកាចង់មានសង្សារកុំនោមអ្នកនឹងគេតែខ្ញុំខ្លាចខ្លាចពួកគេចេះនិយាយលេងទេមិនពួកគេគឺក៏ក្រន់ហើយ មិនវាប៉ិនមិនគិតលើខ្វាំងសង្ឃឹមថាទោះជាយើងចាំងក៏មិនធ្លាប់ផ្លាស់មកធៀបមួយនេះដែរជារៀងរហូត សម្រាប់ខ្ញុំនៅមិនសោកព្រោះដូចជាខ្វះអ្នកការឡុកខ្ញុំសែនអត់សោកក្នុងចិត្តក្រៃបនឲ្យតែឆាប់ឆាប់ដល់ថ្ងៃដល់ថ្ងៃដែលពួកយើងចូលរៀនវិញបានជួបគ្នា ហើយមួយវិញទៀតខ្ញុំស្អប់បំផុតពេលខ្ញុំមករៀនអ្នកនំគ្នាឈប់ខ្ញុំនៅមិនសោកហើយរៀនមិនយល់ព្រមិតជាអ្នកដែលផ្ដល់កម្លាំងចិត្តមានទាំងសបាយមានទាំងកតុកពេលខ្លះអុកលុករំខានខ្ញុំរៀនតែអរគុណមិត្តដែលស្មោះពីចិត្តដែលមានគ្រប់គ្នានៅក្នុងជីវិតខ្ញុំ យើងឆ្លោះគ្នាតាំងចិត្តមកនិយាយរកគ្នារៀងរៀងខ្លួនមិនបានថ្ងៃចិត្តនៅមិនសោកហើយក៏ត្រឡប់រកគ្នាវិញពេលខ្លះខ្ញុំមានអារម្មណ៍សន្អាយកាចង់មានសរសើរកុំដុំអ្នកនឹងគេតែខ្ញុំខ្លាចខ្លាចពួកគេចេះនិយាយលេងទេនឹងពួកគេគឺក៏ក្រន់ហើយ ได้ที่ริมระหอง